ពិតជាអស្ចារ្យមែនលោកចិនមុំហ៊ានមកដោះស្រាយតាមសំណុំពររបស់ប្រជាពលរដ្ឋ33កុសាស្ថិតនៅមូលដ្ឋានឃុំតាងក្រាំងស្រុកបាធាយឈ្មោះចិនមុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រឡំរឿងពាក់ព័ន្ធនឹងរឿងទិញដីតែបញ្ហាយឺតយ៉ាវ គឺដោយសារមិនទាន់បានប្លង់កម្មសិទ្ធិមកដល់ដៃខ្ញុំបាទនៅឡើយទេពេលដែលបានបានកម្មសិទ្ធិខ្ញុំនឹងទូទាត់លុយគ្រប់ចំនួនទៅឲ្យខាងប្រជាពលរដ្ឋដោយឡែកបញ្ហាយឺតយ៉ាវមួយចំនួន គឺដោយសារមានការខកខានដោយសារព្រំជាប់ព្រំជាមួយអង្គការសុកលេខគាត់មិនប្រើព្រឹត្តមេដៃឲ្យខាងអាជ្ញាធរដើម្បីឲ្យគាត់បំពេញនីតិវិធីនៃការចេញប្លង់ហើយខ្ញុំបាទ ពេលដែលបានបានខ្ញុំបាននឹងទូទាត់លុយគ្រប់ចំនួនទៅជូនប្រជាពលរដ្ឋទាំងអស់ហើយខ្ញុំបាទបានទូទាត់លុយទៅឲ្យគាត់ចំនួន60%ហើយដោយឡែកខ្ញុំទទួលលុយពីខាងអ្នកទិញបានតែ30%ទេពេលដែលយឺតយ៉ាវគឺខ្ញុំបាទអ្នកចេញលុយខ្លួនឯងទៅបំពេញបន្ថែម60%ជូនទៅប្រជាពលរដ្ឋហើយក៏មានការយកច្រឡំមកលើខ្ញុំថាខ្ញុំទិញដីមិនបានទូទាត់លុយអី ឲ្យទៅពលរដ្ឋវាជារឿងដែលមិនត្រឹមត្រូវទេហើយប្លង់ពេលនេះខ្ញុំបានបានឲ្យគេកាត់គេអីហើយនឹងចេញក្នុងពេលឆាប់ឆាប់នេះនឹងបញ្ចប់រឿងដើម្បីទូទាត់លុយជូនទៅខាងប្រជាពលរដ្ឋវិញម្សិលមិញបានជួបគ្នានៅសាលាឃុំដើម្បីដោះស្រាយគ្នាហើយគួរមានការយល់យោគគ្នានិងយល់គ្នាទៅវិញទៅមកកុំឲ្យមានការយល់ច្រឡំមកលើខ្ញុំបាទទៀត កាលពីថ្ងៃទី13ខែមីនាឆ្នាំ2023លោកចិនមុំជាបុគ្គលហ៊ានទទួលខុសត្រូវពិតប្រាកដមែនបន្ទាប់ពីទូរទស្សន៍អនឡាញ TNM បានផ្សាយជាសាធារណៈដើម្បីជាប្រយោជន៍ទៅដល់ប្រជាពលរដ្ឋដែលបានរងចាំជាច្រើនខែមកហើយដែលពុំអាចដោះស្រាយបានព្រោះមកពីមិនយល់គ្នារវាងព្រំដីជាប់គ្នា រហូតមកដល់ពេលនេះដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានព្រឹកថ្ងៃដដែលក្រោមការចង្អុលបង្ហាញលោកមេឃុំតាំងក្រាំង បានអញ្ជើញតំណាងប្រជាពលរដ្ឋនិងអ្នកទិញដីលោកចិនមុំមកដោះស្រាយដើម្បីបញ្ចប់ករណីវិវាទខាងលើ ស្របតាមប្រជាពលរដ្ឋសំណុំពរនិងមានចំនួនពិភាក្សាបានផ្លែផ្កាដោយខាងក្រោម1លោកចិនមុំបានទទួលស្គាល់ចំពោះប្រជាពលរដ្ឋរងចាំជាច្រើនខែពិតមែនដោយលោកធានាថានឹងជួយ សម្របសម្រួលរត់ប្លង់ឲ្យបានចប់សពគ្រប់ដើម្បីបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋនាពេលឆាប់ៗនេះពីប្រជាពលរដ្ឋបាន បានសាទរនិងអរគុណចំពោះលោកចិនមុំដែលបានទទួលការខុសត្រូវបើមិនដូច្នេះទេរាល់កិច្ចសន្យានិងប្រាក់ដែលបានបង់ទាំងមុននិងក្រោយត្រូវបាននារីកដោយគ្មានលក្ខខណ្ឌយោងទៅតាមជំនួបពីម្សិលមិញនិងប្រព្រឹត្តនៅថ្ងៃទី15ខែមីនាឆ្នាំ2023នៅសាលាឃុំតាំងក្រាំងក្រោមអធិបតីភាពលោកមេឃុំ3លោកចិនមុំក៏បានសំណូមពរផងដែរចំពោះប្រជាពលរដ្ឋសូមមានការយោគយល់ហើយបន្តការសហការតាម ដើម្បីឲ្យមន្ត្រីសយោដីលោកអាចពន្លឿនតាមនីតិវិធីក្រមច្បាប់ភូមិបាល រួតប្លង់រឹងជូនជាចុងក្រោយលោកចិនមុំសូមសំណូមពរប្រិយមិត្តសាធារណជនកុំឲ្យមានការយល់ច្រឡំនិងសូមអរគុណអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក មេឃុំ ដែលបាន សម្របសម្រួលដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រោមការដឹកនាំដែលមានអេដាមអ៊ុនចិន្តាជាអភិបាលខេត្តកំពង់ចាមជាពិសេសក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោ